ឡូជម្រាបសួរប៉ាអឺភ្ជុំមកឯកូនឯងអត់មកលេងស្រុកទេកូនអឺខ្ញុំទៅដល់ប៉ាតែតន់បានដាក់ច្បាប់ផងចាំមើលកូនដាក់ច្បាប់សិនប៉ាអឺកូនអើយខូនមកលេងស្រុកយូរហើយដល់កូនមកលេងស្រុកជួបជុំបងប្អូនម្ដងនោះបាទប៉ាបាទតែកូនដាក់ច្បាប់សិនចាំមើលកូនដាក់ច្បាប់ហើយចាំកូនតេតងទៅប៉ាទៀតប៉ាឥឡូវ ប៉ុណ្្នឹងសិនណាប៉ាកូនញ៉ាំបាយសិនចាំកូនញ៉ាំបាយហើយចាំកូនតាក់តងទៅប៉ាទៀតហឹមគេបនគេទៀនហើយអត់មានលុយតលេងស្រុកផងចង់តលេងស្រុកម្ដងគេជួបជុំបងប្អូន តែទៅមិនកើតបើអត់មានលុយម៉ាស៊ីនផងហ្នឹង ធ្វើការយូរណាស់ហើយបាទប្រាប់គាត់ថាអត់មានលុយទៅស្រុកវាអត់សមខ្មាស់គេចង់មានតែរកខ្ចីលុយគេបាយកហូបលេងចូលដែរទុកបាយហ្នឹងរកខ្ចីលុយពីណាគេទេទាំងទៅខ្ចីពីណាមុននេះនេះមានតែខ្ចីណាហ្នឹងណាសាក់មើលតែរកខ្ចីណាងបដ ாய் ដើរចែងបើណាដល់ទេ ណាងណាងណាងណាងណាងណាងចំណាស់គេមករកអីទាំងព្រឹកណាគេចេះអូអូនណៃតាណាអូនអីមកដល់ផ្ទះបងទាំងព្រឹកមករកកន្លែងអង្គុយលេងសិនណាផ្ទះបងអត់មានអីអង្គុយអង្គុយមានកែអីមួយ ហើយបន្ទប់បងរ៉ារាតន់បានរៀបកន្លែងនេះទឹកងើបពីដេកម៉ាញ់ហើយណែមានកាអីមកដល់ផ្ទះបងទាំងព្រឹកហ្នឹងបាទបងខ្ញុំមានតរៈដោយសារឥឡូវបនទៀនអញ្ចឹងណាហើយខ្ញុំចង់ទៅលេងស្រុកលេងភ្ជុំជួបជុំបងប្អូនតែខ្ញុំអត់មានលុយហើយខ្ញុំរកអូចារឿងលុយបងមានប៉ុន្តែអូនឯងទៅស្រុកប្រហែលប៉ុន្មានថ្ងៃបាទបងខ្ញុំទៅស្រុក3 4ថ្ងៃចប់ខ្ញុំហើយខ្ញុំមកវិញហើយបង អូចប់ភ្ជាប់ម្នៃមកវិញហ៎អឺចែរឿងលុយបងមានតែបងអត់ឲ្យខ្ចីទេអីគេខ្ញុំរាប់អានដូចបងឯងដូចជាបងហើយខ្ញុំខ្ជិលលើប៉ុណ្ណឹងបាទអត់ហើយបែរខ្លាចខ្ញុំអត់សងមែនតែខ្ញុំអត់មានលុយសងមែនអេឈប់សិនស្ដាប់បងសិនអត់ទេខ្ញុំអត់ស្ដាប់ទេខ្ញុំទៅហើយណៃហើយណៃថ្ងៃណាមួយអូនឯងគង់តែយល់ តែឥឡូវអូនឯងអត់ទាន់យល់សួស្តីបងអញសុខសប្បាយអត់អញអត់តលេងស្រុកទេបងទៅរតែមិនទាន់បងទៅត្រឆ្ងាយបន្តិចមិនបងទៅចាំប្រពន្ធបងមកវិផ្សោសិនខ្ញុំមកនេះខ្ញុំមានតរៈចង់ពឹងបងឯងបន្តិចចង់សុំខ្ចីលុយ4លានទៅលេងស្រុក từ đây rồi. 오 역시 리본드 레이스트럭 뭐한다? ấy. à, 아 theo 뭐? à, chỗ lại bằng chỗ này à còn chan bằng thang thang ô anh nói tôi nói ồn nhưng chơi lên mà sang bằng ừ đi đâu người đi bò người đi bò non người ឥឡូវយកទៅសកអំណងទៅហ៎មិនចឹងអូលុយនឹងបងអំណងឬយកទៅសកអំណងទៅអចឹងខ្ញុំទៅឯងបងអរគុណច្រើនណាស់បងទៅហើយអត់យល់មិនយល់លេងទៅសងណាំងមិនម៉េចទេនេះណាងណាងនៅបន្ទប់ដេតាស្មើអត់នៅ អឺណៃតាណាអូនខ្ញុំយកលេខមកសងបងឯងលេងថាថាលុយនោះលុយរបស់បងឯងអូរឿងលុយទេអីអូយកលេខមកសងបងឯងតែពិតទៅបងចង់ប្រាប់បងឯងថាថ្ងៃមុនបងឯងខឹងបងមែនអត់ហ្នឹងហើយមិនឲ្យខឹងយ៉ាងម៉េចក៏បានគ្នាជួយនឹងឯងខ្ញុំនឹងបងឲ្យប្រាប់បងឯងថាលុយបងមានតែបង មិនឲ្យនឯងខ្ចីនោះទេព្រោះបង មានមូលហេតុបោះបងអូនឯងចង់ដឹងមូលហេតុអត់អូនឯងចង់ដឹងហេតុផលអត់ហើយចាំស្ដាប់ហ៎ណៃឯណៃតន់នឹងអីផងខឹងរត់ទៅបាត់អត់អីដឹងថាវាទៅខ្ចីលុយពីណាលូនថា ថែងចាំឲ្យលុយទៅសឹកណៃខ្ចីផងមិញនឹងមកខ្ចីខ្ញុំហើយឥឡូវខ្ញុំបាញ់លុយជួលកងបងឯងហើយអឺហើយជួយមិនឲ្យវាខ្ចីខ្លួនឲ្យដវងទៅអត់ទេបងរឿងរ៉ាវវិញឆ្ងាយបងឲ្យតាមតែខ្ញុំប្រាប់ទៅបានហើយអូអត់អីជុងចាំបងបាញ់ទៅឲ្យវាបងអើយជុងបងចង់ប្រាប់បងឯងរឿងមួយថាបងរាប់អានខ្លួនឯងដូចជាប្អូន ដូចជាបងដូចជាមិត្តភ័ក្តិដូច្នេះហើយបានជាបងមិនឲ្យអូនឯងខ្ចីលុយដោយសារអីបើបងមានលុយបងឲ្យអូនឯងតែម្ដងហើយបងជួយបានបងជួយអូនឯងបងមិនឲ្យអូនឯងខ្ចីលុយនោះទេបើបងឲ្យអូនឯងខ្ចីបងមិនខុសពីធនាគារឬឆ្លើងដែលចាំតែបឺតជញ្ជក់ឈាមនោះដែរ លុយវាមិន សំខាន់សម្រាប់មិត្តភាពក្នុងការរាប់អានគ្នានោះទេបើនឯងមានសមត្ថភាពសងបងពេលខ្លួនឯងខ្ចីលុយបង យើងមើលមុខគ្នាចំតែបើពេលមួយខ្លួនឯងអត់តមាន សមត្ថភាពសងបងទេយើងមើលមុខគ្នាមិនចំនោះទេដូច្នេះហើយបងចង់ប្រាប់ខ្លួនឯងថាបងមានលុយតែបងមិនឲ្យខ្លួនឯងខ្ចីនោះទេហើយលុយនេះ ជាលុយរបស់ខ្លួនឯងតែបងជួយខ្លួនឯងបើបងជួយបានបងជួយ បងមិនឲ្យឯងឃើញនោះឡើយដូច្នេះហើយបងខ្ញុំប្រាប់ខ្លួនឯងថាប្រាប់ទៅអូនឯងថារាប់អានគ្នា មិនមែនដើម្បីខ្ចីលុយនោះឡើយដូច្នេះហើយអ្វីដែលយើងអាចជួយគ្នាបាន គួរតែជួយទៅកុំឲ្យមានការជំពាក់គ្នាទៅវិញទៅមករាប់អានស្រឡាញ់គ្នា មិនមែនដើម្បីខ្ចីលុយនោះឡើយដូច្នេះហើយបងចង់ប្រាប់ថាលុយនេះបងមិនអោយអូនឯងខ្ចីនោះទេតែបងអោយអូនឯងយកទៅសោះ